តើមនុស្សនៅពេលសាងកំហុសពិតជាមិនអាចចាប់ផ្ដើមសាងជីវិតថ្មីនិងទទួលបានការអភ័យទោសទេមែនទេនេះឯងបារម្ភយើងមែនបារម្ភណាបារម្ភមែនតែបារម្ភនឹងចង់ងាប់ទៅឯងណែណែណែណែបញ្ញត្តិគេថាមិត្តស៊ីមិត្តទៅវិញមកពីមីងនេះទុកចិត្តឯងបានឲ្យកូនលីនដាទៅណាមកណាជាមួយឯងហ្នឹងបានអ្នកផ្សេងក៏មីងមិនឲ្យទៅដែរអញ្ចឹងបានពួកអស់នោះប្រអាប់ហើយហៅថាអាបេះដេ មិនក៏ថ្ងៃហ្នឹងមកយឺតមែននេះមិនក៏ឯងថាយើងរៀកអាមិនមិនគេស្រឡាញ់មែនបើសិនជាឯងអេចាំយើងចូលទៅថ្ងៃក៏បានដែររត់ចោះក្មួយពេជ្រមិនក៏អឺគឺខ្ញុំហៅវាឲ្យមកអង្គុយកំដរខ្ញុំហ្នឹងណាម៉ាក់លីដាកូនអត់ស្រួលខ្លួនទេអីតោះទៅពេទ្យឯកូនយាយខំបុកចឹងនេះចឹងក្រៃមិនក៏បុកឯងទៅលោកគ្នាខាងចឹងហ៎ចេះអញ្ចឹងសោះចេះធ្វើឲ្យស្រីផៅកើតដែរមិនដឹងជាដេកជាមួយគ្នាមិនខ្មិចទេបានមានកូនស្អែកនេះយើងនឹងយកឯងទៅ ភាពយន្តជីវិតរឿងពស់ធំ មានផ្សាយជូនទេសនានៅថ្ងៃអាទិត្យវេលាម៉ោង8យប់លើកញ្ចក់ទូរទស្សន៍បាយ័ននៅ Facebook YouTube Sastra Film